para ficar tá, tá, tá, tá ជាប់ហើយនេះលេងយកមិនលេងលេងយកមិនលេងយកមិនបានថ្ងៃដែរសិតតែគ្រោះយើងនឹងអស់ហើយអស់ ដល់ផ្សារមួយទៀតទីផ្លេតហ្នឹងចេះលេងបាននៅក្នុងទូរស័ព្ទមកលើខូចជិះអត់កើតឡើងឡើងផុតគេផុតអស់ហើយតែមើលផ្លូវផងថតថតឯងធ្វើអីមើលឡាន bộ mặt tay tay thôi chỉ thích thở đập không bộ không bộ quên họ đang tinh AC bài trời mày ơi tinh mày ba si đây này កាយគឺបានខត់ទៅហើយយើងអើយយ៉ាងណាតែគេមានឡានធំមើលបើ គេហ្នឹងតែតូចហ្នឹងនឹងខ្ញុំតូចតូចខ្ញុំមិនណាបោកនៅលើនោះឡើងអុយបោកមកជាប់នោះហ្មង trôi là lớn ý không ម៉ាងឹតហ្នឹងលៀងលើភ្នំលៀងលើភ្នំអើយលៀងលើភ្នំ 我们过来。 បត់នៅលើមូលភ្នំនឹងវាសើតែចុះអាជ័យគេតែខ្មៅគេអឺតែមើលឃើញដែរអត់ឡាយទៅព្រោះអានេះមើលឃើញដែរគេមើលឃើញហ្នឹងទៅសើអញ្ចឹងឯងថាមានឯងមានសម្ដាងណាមើលឃើញបានឃើញតែអញណាងអីដែរ ដើមត្នោតហ្នឹងប្រហែលជាមួយលានឆ្នាំហើយអាមេមេវាមុនតែហ្នឹងកូននេះទៅដោះបានកូន5ឆ្នាំមុនហ្នឹងតែខោកូនទីអត់ផុត